សេចក្តីសុខដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នហ្នឹងតែម្ដងតែយើងអប់រំឲ្យច្រើនច្រើនទៅ គឺនឹងឯងដែលយើងរស់នៅជាសុខគណាត្រូវត្រូវទទួលយកណា អានិសង្ឃរបស់បុណ្យហ្នឹងគឺឲ្យយើងបានសេចក្តីសុខណាគ្រប់ពេលវេលា ដែលមហាកុសលកើតឡើងហ្នឹង គណាហើយយើងត្រេកអរចំពោះសេចក្តីសុខផងគ្នាសូមឲ្យគ្រប់គ្នាបានសេចក្តីសុខណាព្រោះមានសេចក្តីទុកក្នុងវត្តសង្សារនឹងមកច្រើនណាស់ហើយព្រោះណាក្រន់តែយំនឹងទឹកភ្នែកច្រើនជាងទឹកមហាសមុទ្រព្រោះណាហ្នឹងហើយហើយត្រូវភ័យត្រូវ ខ្លាចត្រូវតក់ស្លុតក៏ច្រើនណាស់ដល់មកឥឡូវគឺយើងយល់ថាអត់មានអ្នកណាមួយដែលមិនតន់គ្រប់គ្រាន់ទៅដោយសេចក្តីទុកទេមិនចាំបាច់យើង គិតឲ្យអ្នកណាកើតទុករឿងអីរឿងអីទៀតទេក៏ណាហ្នឹងវាទៅជាមានសេចក្តីសន្តោសប្រោសប្រណីអធិស្រ័យឲ្យអភ័យហើយបបួលគ្នាសិក្សាពធัว ជាប្រយោជន៍ដល់ការត្រួតត្រង ពុទ្ធសាសនាផង ដើម្បីបានអំរាច់នៅដំណើរក្នុងជីវិតវត្តសង្សារហើយពុទ្ធបរិស័ទយើងនឿយណាយជាមួយនឹងសេចក្តីទុក្ខសពគ្រប់ប្រការហ្នឹងបីបានផុតចាកទុក្ខនឹងផងនឹងគឺសេចក្តីសុខហើយថ្ងៃនេះក៏ពុទ្ធបរិស័ទដោយច្រើនសមាទាននៅឧបោសថសិល នេះក៏បានស្ដាប់ពធัวផ្ទាល់ផងស្ដាប់តាមវិទ្យុផងហោហែក៏ណានៅក្នុងសិភៅគុណចាស់ព្រះអង្គកៅសវណ្ណរារូបពុទ្ធបដិមាអង្គពួសចឹងនៅពីខាងមុខទៅណាហើយនៅខាងក្រោយក៏ទីកន្លែងតម្កល់ប្រធាតព្រះទេតធាតុ ស្ដាំខាងក្រោមទាំងប្រាសាទមាសនៅខេនឌីតាមពាក់បណ្ឌិតទ្វីបទេសរីលង្កាក៏ណាហើយខាងដើមក៏រៀបរាប់ពីដំណើរពុទ្ធប្រវត្តិទាំងរហូតមកដល់ពុទ្ធឧទានអនេកជាតិសង្សារੰសន្ធាវិសੰអនិតពិសੰកហការੰកវេសន្តោ ទុក្ខាជាតិបណបណੰយហការកតិថោសិបណកេហੰនកាសិសពេតេផាសុកាភគារហកោដੰវិសង្កតੰវិសង្ខារកតੰចិត្តតੰតណ្ហានੰខយមច្ចគាតិការដែលតថាគតមិនតាន់បានស្វែងរកជួបនៅពោធិញ្ញាណនៅឡើយ ក៏ជួបនៅនឹងជាផ្ទះណាដែលជាអ្នកធ្វើផ្ទះគឺអត្តភាពឲ្យតថាគតហ្នឹងគឺតណ្ហាជាផ្ទះហ្នឹងនោះហើយក៏អន្ទោលយកយកភពជាតិកំណើតក្នុងវត្តសង្សារទុក្ខាជាតៈបណបណੰងជាតិហ្នឹងក៏នាំមកនៅសេចក្តីទុក្ខឲ្យតថាគតហ្នឹងរឿយរឿយ ប៉ុណ្ណាណែជាងផ្ទះឥឡូវនេះតថាគតរកអ្នកឯងឃើញហើយអ្នកឯងមិនអាចធ្វើផ្ទះគឺអត្តភាពឲ្យតថាគតបានទៀតទេសព្ពាទេផាសកាភគាបង្កង់ដៃរណែងគឺកិលេសណាកង់ដៃណែងផ្ទះហ្នឹងគឺកិលេសទាំងអស់របស់អ្នកតថាគតកាត់បំបាក់អស់ហើយ ហកោដាំងវិសង្កតាំងដបលទះគឺអវិជ្ជារបស់អ្នកសោតក៏ថាគាត់បានរើរុះចេញអស់ហើយណាវិសង្ខារកតាំងចិត្តតាំងតណ្ហានាំងខយមជ្ឈគាចិត្តបតថាគតនឹងបានដល់នៅការអស់ទៅនៃតណ្ហាហើយក៏បានទៅកាន់ព្រះនិព្វាន ដែលជាវិសង្ខារនឹងឯងនេះគឺជាព្រះពុទ្ធឧទានទាំងគុណាយើងហៅអនេកជាតិហ្នឹងអនេកជាតិហ្នឹងបានន័យថាមានជាតិច្រើនទាំងតាមបល័យអនេកៈហ្នឹងប្រែមកថាមិនមែនមួយហ្នឹងឯងអនេកៈហ្នឹងមិនមែនមួយប៉ុន្តែ នេះគឺមែន1មែន2មែន10មែន100 1000ជាតិអីគេច្រើនរាប់ទៅដោយអសង្ខ័យកាប់ប៉ុណ្ណាហ្នឹងឯងណារាប់ទៅដោយជាតិកំណើតច្រើនណាស់ហើយព្រះអង្គទ្រង់បំពេញអភិនិហាបុណ្យបារមីទាំងអស់ហ្នឹងទាំងរហូតដល់ទៅអង្គបានសម្រេចនៅការត្រាស់ដឹងព្រះសម្មាសម្ពុទ្ធ នេះគឺជាលទ្ធផលដែលព្រះអង្គទ្រង់ពេញនៅក្តីជាយាមក្រៃលែងណាស់មកយើងនឹករលឹកដល់តម្លៃនៃក្តីប្រឹងប្រែងជាយាមក៏ធ្វើឲ្យយើងញាប់ញែងដល់ព្រះធัวដែលបានតម្កល់នៅសពថ្ងៃ បត្រៃ3ដកពុទ្ធិកាអដ្ឋកថា គឺមិនមែនមានតម្លៃដូចយើងគិតតាមកដាស់ហើយនឹងបោះពុំអីហ្នឹងទេប៉ុណ្ណាអាហ្នឹងតម្លៃបោះពុំតម្លៃពិភៅតែចំពោះពធគឺមិនមានអ្វីមកកាត់ថ្លៃបានឡើយព្រះអង្គលះបង់សម្បត្តិដាច់ចៈបុស្សជាភិក្ខុក្នុងពុទ្ធសាសនាព្រះអង្គទ្រង់ពនាមវិជិតាវីជាស្ដេចចក្រ ប៉ុណ្ណាព្រះអង្គលះបង់សម្បត្តិក្នុងប្រទេសរាជព្រះអង្គលះបង់ទាំងវយវៈព្រះអង្គលះបង់ទាំងជីវិតដើម្បីបាន ត្រាស់ដឹងជាពុទ្ធនេះណាព្រះអង្គលះបង់ច្រើនណាស់ហើយដល់ទៅព្រះអង្គបានជាពុទ្ធហ្នឹងគឺ ការងារព្រះអង្គសម្ដែងពធ45ព្រះវសានឹងឯងប៉ុណ្ណា នេះគ្រាន់តែជាការរំលឹកឲ្យយើងឃើញពីតម្លៃនៃពធัวដែលនៅមានសពថ្ងៃហើយយើងបានកើតមកជាមនុស្សក៏មានតម្លៃណាស់ហើយទ្រព្យសម្បត្តិអីអីយើងសុខចិត្តលះបង់ដើម្បីឲ្យយើងបាននៅរស់ដល់នឹងយើងឲ្យតម្លៃជីវិតនឹងជាងទ្រព្យទៅហើយហើយយើងបរិភោគរាល់ថ្ងៃប្រើប្រាស់ សពគ្រប់ហ្នឹងដើម្បីជីវិតរស់នៅប៉ុន្តែថាជីវិតក៏មិនអាចចេះតែនៅរហូត បាន ដូច្នេះយើងធ្វើជីវិតហ្នឹងឲ្យមានខ្លឹមសារត្រង់ដែលថាយើងបាននៅកល្យាណមិត្តក្នុងសាសនា យើងបានសិក្សានៅពធគឺកល្យាណមិត្តហ្នឹងជាពន្លឺប្រទីបសំខាន់ណាស់ មានតាំងពីព្រះសម្មាសម្ពុទ្ធរហូតមកអ្នកដែលនាំឲ្យយើងបាននៅសទ្ធា បាននៅហេរិអតបៈដើម្បីយើងបានប្រព្រឹត្តល្អរក្សាសិលហើយចម្រើនទៅដោយបញ្ញា បានយល់ដឹងព្រះពុទ្ធដីកាយល់ដឹងនៅសច្ចធម៌ទាំងអស់ហ្នឹងព្រោះណាមានតម្លៃជាងទ្រព្យសម្បត្តិណាមនុស្សល្អទាំង ហើយក៏មិនមែនថាយើងទុកឲ្យសេចក្តីល្អហ្នឹងមាននៅតែក្នុងអ្នកដតីផ្សេងទៅទេហើយយើងស្រឡាញ់មនុស្សល្អយើងក៏คลายទៅជាមនុស្សល្អផងហើយនឹងគឺដោយការសែបគប់កន្លែងហ្នឹងហើយយើងស្រឡាញ់មនុស្សអាក្រក់យើងមុខតែសមាទានកម្មយកធัวអាក្រក់ហ្នឹងឯងតែយើងស្រឡាញ់មនុស្សល្អក៏យ៉ាងនិមិត្ត គឺលឿនណាស់ទៀតដោយការសែតគប់ហ្នឹងព្រោះយើងសមាទាននៅ កល្យាណធម៌កល្យាណមិត្តក្នុង ជីវិតរបស់យើងក៏បានទៅជានោះដែលមានខ្លឹមសារល្អណាស់យើងពិចារណាឃើញវ័យវ័យទាំងអស់ហ្នឹងមានតម្លៃជាងមាសប្រាក់ទ្រព្យសម្បត្តិសម្រាប់ជីវិត ដែលយើងបានកើតមកជាមនុស្សនឹងឯងបានជួបនឹងព្រះពុទ្ធសាសនា យើងគោរពភ្ញាប់ភ្ញែងអស្ចារ្យណាស់ព្រះធម៌ដែលព្រះអរហន្តសង្គីតិកាចារូបរួមຕົកមករហូត បានជាបត្រៃបីដកក្រុមជំនុំម៉ែយើងនឹងយើងបានឱកាសសិក្សាពធទៅយើងបានស្គាល់ព្រះសម្មាសម្ពុទ្ធបន្តិចម្ដងបន្តិចម្ដងទាំង តាមរយៈនៃការសិក្សាត្រៃបិដកហ្នឹងហ៊ុនណាហើយអ្វីដែលជាតម្លៃនៃជីវិតគឺគុណធម៌យើងរៀនទទួលយក គ្រប់អារម្មណ៍ទាំងអស់ក្នុងជីវិតមកសិក្សាឲ្យឃើញថាជា ធម្មតានៅក្នុងជីវិតនឹងឯងអ្វីអ្វីវាមិនផុតពីលោក6ទេ រូបគូនឹងភ្នែកសម្លេងគូនឹងជាក្លិនគូនឹង ច្មោះរស់គូនឹងដាតថតពៈគូនឹងកាយធម្មមេរំគូនឹងចិត្ត6គូហ្នឹងយើងរៀបចំសំគុំឲ្យធัวទាំង6គូហ្នឹងរាល់ថ្ងៃហ្នឹងចឹងទៅគឺយើងដឹងធัวទាំងអស់ហ្នឹងទៅតាមសេចក្តីពិតហ្នឹងឯងរស់នៅទៅដោយសេចក្តី រីករាយជាមួយនឹងបញ្ញាទាំងសុខោបញ្ញាបដិលភោការបានដោយចំពោះនៅ បញ្ញា នឹងនាំមកនៅសេចក្តីសុខហណាហើយក្នុងការដែលពុទ្ធបរិស័ទយើងរៀនអំពីធម្មជាតិនៃជីវិតហ្នឹងគឺត្រូវសិក្សាចំពោះអារម្មណ៍ដែលប្រកបឡើង តាមទ្វាទាំង6ហ្នឹងហ្នឹងបានចម្រើនទៅដោយបញ្ញា ក្នុងការដែលយើងបានដឹងថារឿងអ្វីអ្វីទាំងអស់ដែលយើងដឹងដោយមโนទ្វារវិថីចិត្តហ្នឹងគឺតាមរយៈនៃរូបដែលប៉ះនឹងភ្នែកហើយបានដឹងរឿងទៅសំឡេងដែលប៉ះនឹងតិចហើយបានដឹងរឿងទៅនឹងឯងដូច្នេះគឺវាសិតតែជាធัวដែលគួរដល់ការសិក្សាហើយបានដឹងថា ធម្មជាតិនៃជីវិតហ្នឹងវាមានធัวជាគូជាគូអញ្ចឹងហ្នឹងឯងនេះគឺយើងរីករាយក្នុង ប្រសាសនាទាំងបានរស់នៅ ក្រោមអាវាតរបស់ព្រះអង្គហើយក៏ប្រតិបត្តិដោយការសិក្សាទាំងប៉ុណ្ណាហ្នឹងឯងទាំងយប់ទាំងថ្ងៃអញ្ចឹងទៅក្នុងការសិក្សា គ្រប់គ្រាគ្រប់ពេលវេលាទាំងអស់យើង ដាំពូជស្វាយដាំដូងដាំដំណាំអីអីចឹងទៅក៏ដាំឲ្យបានល្អចឹងទៅហើយចំណែកផលអានឹងវាមិនមែនជាកិច្ចនទីរបស់យើងទៅបង្កើតផលនឹងទេប៉ុណ្ណាវាជាកិច្ចរបស់ពូជនឹងដែលត្រូវឲ្យផលមួយឆ្នាំ ដាំផលពូជខ្លះក៏2 3ឆ្នាំ5ឆ្នាំ10ឆ្នាំអីចឹងទៅនឹងឯងអានឹងជាជាកិច្ចរបស់ពូជនឹងដំណាំយ៉ាងណាមិញការដែលយើងបំពេញសេចក្តីល្អយើងរីករាយជាមួយតែសេចក្តីល្អដែលយើង បានធ្វើនឹងមានសេចក្តីសុខហើយស្រេចនឹងឯងរហូតដល់ទៅថាកិច្ចការងារដែលយើងបានធ្វើនឹង អំពើល្អហ្នឹងនឹងឲ្យផលរហូតដល់ទៅសម្រាប់មគ្គផលអីអីហ្នឹងអាហ្នឹងមិនមែនកិច្ចនទីរបស់យើងទេគិតណាគឺជាកិច្ចនទីនៃការសន្សំបុណ្យហ្នឹងដែលជាបច្ច័យឲ្យកុសលវិបាកកើតឡើងក្តីឲ្យលោកកតរៈសម្រាប់អំពីកុសលដែលសន្សំនឹងក្តីគឺយើងអត់មាន ខ្វាយខ្វល់អីទៅដើម្បីទៀមទាផលនឹងទេយើងអប់រំក្នុងជីវិតយើងឥឡូវនឹងឯងទៅមានសេចក្តីសុខរាល់ពេលវេលា ដែលយើងមិនប្រកែប្រកាន់ជាមួយអ្វីៗដែលបាន ចូលមកដល់ជីវិតរបស់យើងនៅយ៉ាងសុខរហើយអត់មានចង្អៀតចង្អល់ដៅតាមតឹងអីទេហើយក៏ភ្លឺស្វាង ប៉ុណ្ណាអត់មានងងឹតអីទេ ដោយអំណាចនៃពន្លឺព្រះធម៌ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកហ្នឹងប៉ុណ្ណាអញ្ចឹងគឺអ្វីអ្វីគ្រប់យ៉ាងយើងសិក្សាឲ្យឃើញថា6គូណាហ្នឹងឯង6គូ គឺភ្នែកគូជាមួយរូបមួយគូ យើងសំគុំឲ្យឲ្យគ្នាអញ្ចឹងទៅហ្នឹងឯងមិនលំបាកអីយើងទទួល រូបទទួលសំឡេងក្លិនរសផតពៈអីហ្នឹងទេហ្នឹងឯងយើងប្រគល់សំឡេងឲ្យតិចជាអ្នកទទួលប្រគល់ក្លិនឲ្យច្មោះទទួលប្រគល់រសហ្នឹងឲ្យអណ្ដាតទទួលប្រគល់ផតពៈឲ្យកាយហ្នឹងឯងហើយខំមេរំឲ្យចិត្តចឹងទៅហើយប្រគល់ជារៀបជាធិមរណៈអីអីហ្នឹងអកុសលវិបាកអីហ្នឹងគឺឲ្យ បញ្ញខណ្ឌនឹងតែមកអត្តភាពនឹងនឹងឯងទីបដិសន្ធិមកនឹងទទួលជ្រាបជាធិមរណៈនឹងនឹងគឺបញ្ញាទៀតដែលរៀបចំបាននៅ ធម្មតាធัวធម្មតានៃជីវិតនឹងឯងនឹងគឺពុទ្ធបរិស័ទយើង មានសេចក្តីសុខស្ងប់ត្រជាក់ក្នុងការដែលយើង បានរក្សាសិលនឹងមាន សមថៈ មានវិបស្សនាឧបធម្មទំនុកម្រងដល់សិលដែលបានរក្សានឹងបាទគុំព្រះទៅក៏ពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិហ្នឹងឯងហើយនឹករលឹកដល់សេចក្តីល្អដែលបានធ្វើហើយមកឲ្យច្រើនមកជំនួសអាការដែលយើងស្ដាយបាត់បង់អីមាសប្រាក់លុយកាក់អីបាត់រឿងអីរត់ទទួលទានខាត់ ណាឬក៏អ្នកដតីគេខ្ចីអត់សងឬក៏គេបោកប្រាស់របៀបអីចឹងនឹងឯងយើងប្រម៉ាយប្រមូលបនកសលដែលយើងបានធ្វើមកឲ្យរីករាយជាមួយនឹងបនកសលចឹងទៅគិតគូរទៅអាបាត់ហ្នឹងតិចតួចទេចឹងក៏ណានឹងឯងហើយយើងត្រូវយល់ថាជីវិតវាមានការបាត់បង់ជាធម្មតាអញ្ចឹងទៀតនឹងឯង ឲ្យយល់ថាវាត្រូវតែមាន ការបាត់បង់អញ្ចឹងហ្នឹងឯងអានេះបាត់បង់មាសប្រាក់លុយកាក់អីនឹងផងចុះបើយើងត្រូវស្លាប់ ទៅតវ៉ាជាមួយនរណាហ្នឹងឯងយើងយើងយើងគិតល្អប្រកែគិតគឺគិតទៅបានសក់ទេតើចាំប៉ុណ្ណាអាការដែលកើតទុកក៏មកពីគិតដែរគិតរឿងអត់លៀបអត់យោគេស្ដីគេថាគេនន្ទានឹងសេចក្តីទុកជានេះជានោះជំងឺរោគា អីចឹងទៅស្លាប់ទៅប្រត់ប្រាស់ចាកូនចៅទីស្រឡាញ់អីអីចឹងគឺកើតទុកហ่ะគិតដោយការហួងហែងនឹងឯងគ្រប់ទៅជាតិហួងហែងរួចទៅក៏ចោលទៅមិនបានហួងហែងអីទៀតទេភ្លេចទៅហើយជាតិហ្នឹងក៏ដូចតែគ្នាហ្នឹងហួងហែងហួងហែងទៅក៏ចោលទៅភ្លេចទៅទៀតថាមិនមិនមានស្អីរំខានទេចឹង គឺសំខាន់ត្រង់ដែលថាយើងបានជួបនឹងពធัวបានឱកាសយើង អប់រំចិត្តចម្រើនបញ្ញាហ្នឹងឯងសំខាន់ចឹងចឹងគឺពុទ្ធបរិស័ទយើងបើថាគេបោកប្រាក់ហ្នឹងថាអស់ប្រហែលអស់1000ដុល្លារអញ្ចឹងគឺយើងចំណាយ10ដុល្លារថែមទៀតណា ដើម្បីបានធ្វើបន់ចូលបោះពុំភៅគុណចាស់ឬក៏ចង្ហាន់ប្រសង់ឆ្នាំកែរោគឬក៏វ័យវ័យដែលយើងដឹងថាប្រសង់ត្រូវការអញ្ចឹងយើងថែម10ដុល្លារទៀតទៅមើលមើលគឺ នេះជាមួយនឹង1000ដុល្លារហ្នឹងវាបាត់បង់ទៅដោយសារបុគ្គលនឹងឯងអត់មានសិលនឹងឯងហើយដល់ទៅយើងធ្វើទាន10ដុល្លារជាមួយនឹងអ្នកមានសិលហើយអ្នកមានសិលមិនមានសិល5សិល8អីណាហ្នឹងឯងសិលសីលវន្តទេបពជិទេណាបបចិត្តអ្នកមានសិលទៅទៀតគឺឧទាហរណ៍ថា 1000ដុល្លារហ្នឹងយើងយើងឲ្យយើងយើងឲ្យដល់អ្នកដែលអត់សិលហ្នឹងហ្នឹងឯងមិនមិនស្មើនឹង10ដុល្លារដែលយើងប្រគេនដល់បព្វជិតអ្នកមានសិលទេ10ដុល្លារដល់បព្វជិតអ្នកមានសិលហ្នឹងច្រើនណាស់ណារហូតដល់ទៅរាប់មិនបានប្រមាណមិនអស់ទៀតផងចឹងហ្នឹងឯងអញ្ចឹងវាលើសលប់ជាង1000ដុល្លារហ្នឹង ហើយយើងធ្វើអញ្ចឹងដើម្បីឲ្យយើងសប្បាយចិត្តថា យើងបាត់បង់បន្តិចបន្តួចទេ អ្វីដែលយើងកើនឡើងចម្រើនឡើង ច្រើន ក្រៃលែងណាស់អានឹងយើងរៀនគិតឲ្យយើងបានសុខតែខ្លួនយើងនឹងណាហ្នឹងឯងហើយជាមួយគ្នានឹងការបាត់បង់នឹងវាមិនមែនសត្វថាអស់ទៅទេទៅទេហ្នឹងឯងបើយើងមានបញ្ញាគាត់ណា យើងមានបញ្ញាអាចសម្រេចបាន ជាបញ្ញាបារមីណាក្នុងការដែលយើងយល់ដឹង អំពីសភាពនៃអវ័យអវ័យដែលមានក្នុង ជីវិតនឹងយ៉ាងណាវាត្រូវតែយ៉ាងនឹងគឺណាយើងមានបញ្ញាយល់ដឹងអំពីអវ័យអវ័យដែលកើតមាន ក្នុង ជីវិតនេះទោះយើងមិនដឹងអតីត ជាតិនឹងវាមានហេតុយ៉ាងម៉េចយ៉ាងម៉េចយើង អត់មានញាណអីដឹងទេប៉ុន្តែ យើង ដឹងត្រឹមតែថាអ្វីដែលកើតមានឡើងវាជាការពិតសម្រាប់ជីវិតយើង វាត្រូវតែកើតមានអញ្ចឹងហ្នឹងឯងម៉ោង2យើងបានសិក្សា ដឹងទៅដល់អ្វីអ្វីដែលកើតឡើងវាមាន បច្ច័យអញ្ចឹងអញ្ចឹងយើងសិក្សាឃើញសភាពនៃជីវិតនឹងឯងដែលកើតពីបច្ច័យនឹងរឿយរឿយរឿយទៅវាអត់មែន ជាជាអ្វីដែលសម្រាប់យើងហួងហែងណាបង្កប់បញ្ជាទៀមទាឬហាមឃាត់បានទេគឺថាអត់មានបច្ច័យយើងទៀមទាអត់បានទេដល់តែមានបច្ច័យគឺថាចង់ហាមឃាត់ក៏មិនបានដែរអញ្ចឹងគឺថាអ្វីអ្វីដែលកើតក្នុងជីវិតរបស់យើង យើងអត់បានដឹងមុនក៏ដោយប៉ុន្តែដល់ពេលកើតយើងដឹងថាជីវិតវាត្រូវតែអញ្ចឹងនឹងឯង វាមានសេចក្តីសុខចិត្តមួយកើតឡើងជាមួយគ្នានឹងបញ្ញានឹងដឹងថាជីវិតវាត្រូវតែអញ្ចឹងហ្នឹងទោះជាតេតួងនឹងអ្នកដតីក៏ដោយក៏ព្រមព្រមជាមួយនឹងការពិតហ្នឹងជីវិតវាត្រូវតែយ៉ាងហ្នឹងវាជាការពិតក្នុងនឹងសម្រាប់ឲ្យយើង ស្រាច់បាច់ហើយរៀបចំឲ្យយើងរៀបរយស្រាច់បាច់គ្រប់រឿងទាំងអស់ដល់ទៅវ័យវ័យរៀបរយគ្រប់រឿងទាំងអស់ស្រាច់បាច់ទៅ ប្រកាសឡើងនៅធัวដែលមិនមែនសម្រាប់ហួងហែងមិនមែនជាធัวដែលសម្រាប់ឲ្យយើងហួងហែងព្រោះអ្វីៗវារៀបរយស្រេចបាច់មានបច្ច័យគ្រប់គ្រាន់បានកើតឡើងខ្វះបច្ច័យគឺ អត់កើតទេអ្វីអ្វីក៏ដោយទាំងគឺថាលមួមជាមួយនឹងបច្ច័យនឹងកើតឡើងគ្រប់គ្រាន់ទាំងអស់រៀបរយទាំងអស់នេះគឺជាដំណឹងដែលដឹងដោយអំណាចនៃ បញ្ញាដែលអប់រំកើតឡើង យល់បានក្នុងជីវិតនឹងឯងគ្រប់រឿងទៀតដូច្នេះវាអត់មានបញ្ហាអីទៀតទេទោះជាយើងមិនបាន ដឹងមុនក៏ដោយជីវិតនឹងត្រូវកើតជាមេឃមានអីអីសុទ្ធតែជាសេចក្តីពិតក្នុងជីវិតនឹងឯងប៉ុន្តែមិនមែនដឹងចឹងហើយបណ្ដែតបណ្ដោយទៅក្នុងបាបក្នុងអកុសលទេណារឹតរឹងរឹតតែរឹងប៉ឹងឡើង ក្នុងកុសលព្រោះបញ្ញា បញ្ញាដែល ដឹងការពិតនឹងឯង ទំនុកបំរុងដល់ទានសិលភាវនាជាទីពឹងដែលបានដឹងថាមានតែកុសលធម៌នឹងឯងជាទីពឹងគឺគឺធ្វើឲ្យយើងដឹងអញ្ចឹងព្រោះយើងមានពិសោធន៍មកហើយបងប្អូន ពុកម្ដាយជាទីស្រឡាញ់ក៏ត្រូវប្រត់ប្រាស់ទៅនឹងឯងនឹងឯងកូនមានតែមួយអោបនឹងដើមទ្រូងដូចជា កៃសាកោតមីអីចឹងក៏ត្រូវមច្ចរាឆក់យកទៅមើលមើលមានអីជាទីពឹងមេដារបស់ព្រះកុមារកាសបៈគឺថានឹកកូនហើយលេងទៅណាស់ឥឡូវក៏មិនអាចថាពឹងកូននឹងបានទៀតអត្តាហេអត្តនោនេថោកោហេនេថោបរោសិយាអត្តនាហេសុតន្តេនៈនេថាំងលបតិទុលភាំង ប៉ុណ្ណាដែលព្រះអង្គទ្រង់សម្ដែងឲ្យមានខ្លួនឯងជាទីពឹងនៃខ្លួនឯងប៉ុណ្ណាអញ្ចឹងគឺនៅក្នុងការដែលពុទ្ធបរិស័ទយើងសិក្សាពធัวប្រកាសសម្ដែងពធัวយើងមានបត្រៃបៃដកប៉ុណ្ណាបត្រៃបៃដកជាទីសិក្សាផ្ទៀងផ្ទាត់ចឹងទៅអត្ថកថាទៅហើយយើងស្ដាប់ទៅ មានហេតុមានផល ដែលយើង ត្រូវយល់ទៅដល់ការពិតនឹងឯងចឹង ដែលពុទ្ធបរិស័ទយើង ស្ម័គ្រស្មោះទៅ ជាមួយ គ្នាជាកល្យាណមិត្តគណាក្នុងការសិក្សាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធកណាមិនមែនជារឿងប្រឡែប្រឡំបោកប្រាស់មិនមែនជា មុខរបររទទួលទានអីទេជាការប្រកាសសម្ដែងនៅពធัวយើងមានកម្ពីត្រៃបៃដកព្រះអត្តកថាយើងសិក្សា ហើយឧបនិស្ស័យនៃ ពុទ្ធបរិស័ទយើងក៏ប្រព្រឹត្តទៅនៅក្នុងភាពដែលថាមិនអំនួតអួតអាងហើយក៏មិនមានមយាលៈពុទ្ធនឹងឯងព្រឹត្តទៅ ក្នុងគុណធម៌ដែលបាន សម្រេចអំពីការវឹកហាត់អប់រំ ទៅតាមអវាទរបស់ព្រះអង្គអញ្ចឹងគឺក្នុងបហប្រតិក្នុងចិត្តសន្តានហ្នឹងគឺថាតិចរហើយទៅអញ្ចឹងណាដោយសារថា មានទានសិលភាវនាហ្នឹងឯងដែលយើងត្រូវមានចឹងហ្នឹងឯងហើយដល់ទៅ មានទានសិលភាវនាសំចម្រើនទៅចម្រើនទៅ សម្រេចបាន នៅបញ្ញានឹងឯងដែលបានឃើញច្បាស់នៅអ្វីអ្វីទៅតាមទីក្តីពិតក្នុងជីវិតគ្រប់បែបគ្រប់យ៉ាងអត់មានភ័យព្រួយបារម្ភទុកមុនក្រែងលោយ៉ាងនេះក្រែងលោយ៉ាង នោះទេយ៉ាងនេះយ៉ាងនោះមិនហួសអំពីសេចក្តីពិតនៃជីវិតទេអនាគត យើងអត់ដឹងថាវាយ៉ាងម៉េចតទៅក៏ប៉ុន្តែគឺអត់មានអីខុសពីបច្ច័យទេកុំចាំបាច់យើងភ័យខ្លាចចេះចោះអីមិនមែនការពិតអនាគតយ៉ាងម៉េចក៏ត្រឹមត្រូវទៅតាមបច្ច័យយ៉ាងហ្នឹងក្នុងដំណើរជីវិតទៅទាំងនឹងឯងអត់អត់មានអ្វីដែលដែលខុសពីការពិតទេទោះជាឥឡូវយើងអត់ដឹងយ៉ាងម៉េចក៏ដោយប៉ុន្តែអ្វីៗសិតតែត្រឹមត្រូវតាមបច្ច័យទាំងអស់ តែយើងសិក្សាយល់ដឹងក្នុងធัวទាំងអស់គឺជាផលរបស់បច្ច័យរឿយរឿយចឹងទៅ យើងមិនមែនចិត្តទៅអោបកសោបពឹងអ្វីអ្វីក្នុងโลกនេះเตรียมទាយ៉ាងនេះเตรียมទាយ៉ាងនោះឯណាព្រោះការបប្រតិបត្តិធម៌របស់ពុទ្ធបរិស័ទយើងហ្នឹងគឺមានចិត្តបង្អោនទៅកាន់ព្រះនិព្វានទេតើព្រះនិព្វានហ្នឹងព្រមជាមួយគ្នានឹងការដែលបានឃើញសង្ខារលោកហ្នឹងគេមានបច្ច័យរបស់គេ ហើយអ្វីអ្វីដែលកើតឡើងនឹងមាន ការអស់ទៅសូន្យទៅនឹងឯងប្រែប្រួលទៅនឹងជាម្ចាស់អានឹងវាឃើញ ច្បាស់របស់ក្នុងលោកនឹងអញ្ចឹងណាហើយយើងរង្គៀសដែលហេរេអតបៈហ្នឹងគឺថាខ្មាស់ពើមបាបរង្គៀសចំពោះអវិជ្ជាដែលអត់ដឹងលោកនឹង តាមពិតហេរេអតបៈខ្មាស់ពើមបាបរង្គៀសចំពោះលោភៈចំពោះតណ្ហាដែលចាប់យករបស់ក្នុងលោកនឹង នឹងឯងទេអានឹងគឺ ថាជាការជាប់ នៅក្នុងលោកនឹងឯងត្រង់ដែលថាមានក្តីត្រេកអរមានតែក្តីត្រូវការប្រាថ្នានឹងសបាយរីករាយនឹងសិតតែជារបស់ក្នុងលោកនឹងដល់អញ្ចឹងបានដឹងថាការដែល បកុលនៅអវ័យអវ័យក្នុងលោកនឹងលោកនៃជីវិតនឹងសង្ខារលោកនឹងដែលប្រព្រឹត្តទៅយ៉ាងណាយ៉ាងណា គឺថា មាន បច្ច័យឲ្យកើតឡើងនិង មានការប្រែប្រួលទៅអស់ទៅ សូន្យទៅ ជាម្ចាស់ហ្នឹងគឺនឹងឯងដែល ជាបញ្ញាឈ្មោះថា មានការបង្អោនចេញចាកលោក នឹង ទៅកាន់ព្រះនិព្វានព្រះនិព្វានគឺជាការអស់ទីក្តីប្រកម្មហ្នឹងណាមិនមែន ភពភូមិឋានកន្លែងណាអីទេគឺបង្អោនទៅរកការអស់តណ្ហានឹងគឺ ជាតួព្រះនិព្វានព្រោះព្រះនិព្វានគឺ ជាការរលត់តណ្ហារលត់ទុកនឹងឯងវត្តសង្សារត្រូវដាច់អស់នឹងនឹងគឺដែលពុទ្ធបរិស័ទយើងមានទីពឹងទីពឹងដែលព្រះអង្គត្រាស់ថាជាទីពឹងដ៏ខ្សែមជាទីពឹងដ៏ឧត្តម ដែលបកុលរមែងរួចផុតស្រឡះចាក់ទុកទាំងពួងព្រោះអាស្រ័យនៅទីពឹងនឹងឯងនឹងឯងអញ្ចឹងក្នុងការដែល បានដល់នៅបត្រៃសរណគមប្រទៅដើម្បីបានឃើញនៅអរិយសច្ចៈទាំង4ហ្នឹងនេះគឺស្ថិតនៅក្នុង កិច្ចការងារនៃពុទ្ធបរិស័ទយើងអញ្ចឹងក្នុងការដែលយើងមានទានមានសិលភាវនាហើយបាននៅបញ្ញាធ្វើឲ្យយើងបាន ជួបនៅសច្ចធម៌ប៉ុណ្ណាបានជួបនៅសច្ចធម៌ប៉ុណ្ណាហើយដល់បានជួបនៅសច្ចធម៌គឺបរមសុខហ่ะមានបានជួបសុខមានទានសិលភាវនាបានបញ្ញាជួបសច្ចធម៌សុខដែលជាបរមសុខក្នុងជីវិតរបស់យើងនឹងឯងយើងបានរកសេចក្តីសុខឃើញ ដែលជាសេចក្តីសុខពិតមិនคล้ายคล้ายចឹងទៅយើងកាត់បន្ថយអាការដែលស្វែងរកសេចក្តីសុខអំពីរឿងអ្វីអ្វីដតីដតីពីខាងក្រៅខាងក្រៅហើយក៏មិនកើតទុកជាមួយនឹងរឿងអ្វីអ្វីនោះដែរមកអំពីអីមកអំពីដែលយើងកើតទុកហ្នឹងមកពីយើងចង់បានដូចចង់បានលៀបចឹងទៅយើងតោះនឹងអត់លៀបចង់បានយោ យើងតោះនឹងអត់យល់ចង់បានសរសើរយើងតោះនឹងនិន្ទានឹងឯងអានឹងមកពីយើងនៅជាប់ជំពាក់ជាមួយនឹងរបស់ក្នុងលោកលៀបយល់សរសើរសុខនឹងដល់តែយើងអប់រំសេចក្តីសុខខាងក្នុងបាននេះដែលជាអរិយទ្រព្យនេះដែល ជារមណីយដ្ឋានរបស់ចិត្តនេះអារម្មណ៍ដែលនាំឲ្យមាន ទានសិលភាវនានេះអនុសតិ6មានពុទ្ធានុសតិ ថាមានសតិសង្ឃានុតិសីលានុសតិចាគានុសតិនិងទេវតានុសតិហ្នឹងគឺជាទីសបាយនៃបុគ្គលដែលជាសទ្ធាចរិតហ្នឹងឯងហើយដល់ទៅពុទ្ធបរិស័ទមានបញ្ញាក្រាន់បើទៅ គឺអាចបាននៅមរណសតិឧបសមានុសតិអាហារេបដិកោលសញ្ញាចតុភេតវិវត្តឋានៈនឹងអាចមានបញ្ញាពិចារណាសេចក្តីស្លាប់ចារណាសេចក្តីស្ងប់ មានបញ្ញាចារណា អាហារជាគ្រឿងបដិគោលនិងពិចារណាភេទ4ចតភេតវិវត្ថានៈវិវត្ថានៈនឹងពិចារណាកំណត់ភេទ4ក្នុងរូបកាយនឹងនឹងឯងនឹងគឺជាទីសបាយនៃពុទ្ធិចរិតដែលបុគ្គលមានបញ្ញាធឹកហើយក៏មានសទ្ធាល្មមមមដែរហើយបើថាជាទីសបាយនៃ សទ្ធាចរិតគឺបុគ្គលនឹងសទ្ធាធឹកហើយមានបញ្ញាល្មមល្មមព្រោះណានឹងឯងដែលសន្សំអប់រំទៅដល់ពេលសោតតាបត្តមៈកើតឡើងបុគ្គលដែលជាសទ្ធាធឹកនឹងឈ្មោះថាសទ្ធានុសារីនឹងឯងហើយដល់ទៅបុគ្គលដែលក្រាស់ទៅដោយបញ្ញាដល់ពេលសោតតាបត្តមៈកើតឡើងហៅថាធម្មានុសារីអានឹងវាតាកទួងទៅនឹងការសន្សំអប់រំនៅសទ្ធា ក្រាស់ទៅដោយសទ្ធាហើយនឹងក្រាស់ទៅដោយបញ្ញាអញ្ចឹងចូលនៅក្នុងសោតតាបត្តមៈហ្នឹងដល់ទៅពេលបុគ្គលដែលក្រាស់ទៅដោយសទ្ធាហ្នឹងឬសទ្ធាថឹកហ្នឹងចូលទៅដល់សោតតាបត្តផលនឹងហៅថាសទ្ធាវិមុតតបុគ្គលហ្នឹងហើយបុគ្គលរួចផុតដោយសទ្ធាហ្នឹងឯងតែបើបុគ្គលនឹងឯងក្រាស់ទៅដោយបញ្ញាដែលជាបញ្ញាថឹក អានឹងមកដល់សោតាបត្តមៈគឺជាធម្មានុសារីរលឹកឃើញរឿយរឿយដោយអំណាចនៃធัวគឺបញ្ញាអ្វីដែលកើតហើយវិន័យទៅហ្នឹងដល់ទៅពេលសោតាបត្តផលកើតឡើងហៅថាតិដ្ឋិបត្តបុគ្គលខុសគ្នាអញ្ចឹងហ្នឹងឯងអាហ្នឹងគឺបានព្រះអរិយបុគ្គល4ពូអើឃើញណា សទ្ធានុសារីធម្មានុសារីសទ្ធាវិមុតតោហើយនឹងតិដ្ឋិបតតោឃើញណាតិដ្ឋិបតៈតិដ្ឋិនេះគឺ សម្មាតិដ្ឋិគឺបញ្ញាបតតោនោះគឺថាជាបុគ្គលដែលបានដល់បានដល់គឺបានដល់បានដឹងបានឃើញ អរិយសច្ចធម៌នឹងឯងដោយសម្មាទិដ្ឋិគឺបញ្ញានឹងមកអំពី បញ្ញាធឹកបញ្ញាធឹក នឹងឯងហើយចែកទៅទៀតណាត្រង់ដែលថាបើបុគ្គលនោះឯងទោះជាសទ្ធាធឹកក៏ដោយបញ្ញាធឹកក៏ដោយជាបុគ្គលបានរូបឈានផងបានអរូបឈានផងអញ្ចឹងដល់ទៅពេលបានសម្រេចសោតាបត្តផល នឹងគឺមិនមិនហៅថាសទ្ធាវិមុតឬក៏ហៅថាទិដ្ឋិបត្តៈឯងគឺហៅថាកាយសក្ខីណាកាយសក្ខីដូចជាពុទ្ធមេត្តានៅទេវលោកដែលបានយាងពីឋានតោសិតមកស្ដាប់ពធនៅឋានតាវតឹងដែលព្រះអង្គសម្ដែងព្រះពិធម្មព្រះអង្គប្រកាសផុតទេករតសោតនឹងបានសម្រេចសោតាបត្តផលហើយជាទិដ្ឋិបត្តៈ អឺជាកាយសក្ខីបុគ្គលទាំងប៉ុណ្ណាហ្នឹងឯងកាយសក្ខីហ្នឹងគឺបានន័យថាមាន កាយជាបន្ទាល់ជាស័ក្តិសីបន្ទាល់ហ្នឹងគឺទាំងទាំងការសម្រេចរូបឈាននិងអរូបឈានទាំងនឹងមាននៅ ក្នុងអត្តកថាលោមសកាំងគយៈសោតបែកដកលេខ28ប៉ុន្តែអដ្ឋកថាលោមសកាំងគយៈសោតដែល បានសម្ដែងថា ពុទ្ធមេត្តានឹងឯងបាន កាយសក្ខីណាជាបុគ្គលដែលបាន ទាំងរូបវិជាអរូបវិជាអញ្ចឹងគឺថាអស់ពីជនពីឋានតោសិតទៅត្រូវបដិសន្ធិក្នុងអរូបព្រំមកហើយបរិនិព្វាននៅក្នុងអរូបព្រំជន់លើអត់មានត្រឡប់មកក្រោមវិញទេនឹងឯងហើយអត់មានមកຕົកសោកអីដូច យើងនៅក្នុងកំណើតជាមនុស្សនេះទុករឿងអីរឿងអីផ្លូវកាយផ្លូវចិត្តអីហ្នឹងណាប៉ុន្តែវាអត់ទៀងទាត់ទេសេចក្តីទុកហ្នឹងវានឹងអស់ទៅសូន្យទៅទេឲ្យតែពុទ្ធបរិស័ទយើងអាស្រ័យព្រមយាន ដែលជាកម្លាំងនៃកុសលហ្នឹងនឹងនាំឲ្យផុតទុកទៅដូចជាពុទ្ធមេត្តាអញ្ចឹងទៅនឹងឯងឥឡូវនៅឋានតោសិតហ្នឹងក៏ព្រះអង្គមិនទុកម្បាក់អីតាមផ្លូវកាយអីយ៉ាងណាហើយ ផ្លូវចិត្តហ្នឹងជា ព្រះអរិយបុគ្គលទៅទៀតមានសកាយតិដ្ឋិអីឲ្យកើតទុកលំបាកលំបិនអីទៅច្រើននេះណានឹងឯងហើយនឹងចូលទៅកាន់អរូបព្រំបរិនិព្វាននៅ ក្នុងអរូបព្រំនៅទៅទៀតនឹងឯងចឹងគឺយើងគួរជ្រះថ្លាក្នុងដំណើរស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធัวបានស្ដាប់ហើយ ពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខចឹងគឺថា ចែកត្រង់ដែលថាបុគ្គលបាន សោតាបត្តផល សក្តិគេមៈសក្តិគេមផលអនាគេមិមៈអនាគេមិផលហើយនឹងអរហត្តមៈនេះបើថាមិនបានអរូបឈានទេអានឹងនៅ ជាសទ្ធាវិមុតនិងតថបត្តៈហ្នឹងតែបើបានអរូបឈានផងនឹងកាយសក្ខីចឹងទៅហើយដល់ទៅសម្រេចព្រះអរហត្តនឹងគឺថាជាបញ្ញាវិមុត្ត បញ្ញាវិមុតរួចផុតដោយបញ្ញាហ្នឹងហ្នឹងគឺមិនមែនទៅអំពីកាយសក្ខីទេទៅអំពីដែលជាសទ្ធាវិមុតតោហើយនឹងតិតថិតបតោនេះនឹងឯងទៅពីនឹងព្រោះអត់បានអរូបឈានទេដល់ទៅសម្រេចព្រះរហ័តគឺ បញ្ញាវិមុត តែដល់ទៅកាយសក្ខីបានរូបវិឈានអរូបវិឈានហ្នឹងហ្នឹងឯងដល់ទៅ ពេលសម្រេចព្រះរហ័ត នឹងឈ្មោះថាឧបតោភគវិមុតនឹងឯងចឹងឧបតោភគវិមុតនឹងគឺ ព្រះអរហន្តនឹងបានបានរួចផុតដោយចំណែកទាំងពីររួចផុតអំពីរូបដោយ អរូបអរូបវិជាតនឹងរួចពី អរូបនឹងទៅទៀតដោយអរហត្តមគ្គអញ្ចឹងគឺព្រះ អរិយបុគ្គល7ពួកនឹងឯងដែល ជាតេខិណៃយបុគ្គលដ៏ប្រសើរក្នុងប្រសាសនានឹងយើងរាប់តាមបកលបញ្ញត្តិមកអំពីឧបតោភគវិមុតតោបញ្ញាវិមុតតោកាយសក្ខីតថវិមុតតោតថបតោសទ្ធាវិមុតតោបានធម្មានុសារីសទ្ធានុសារីហ្នឹងរាប់ចុះមកវិញប៉ុណ្ណាហើយបើរាប់ឡើងទៅវិញ សទ្ធានុសារី ធម្មានុសារីសទ្ធាវិមុតតោទិដ្ឋិបតតោកាយសក្ខីបញ្ញាវិមុតតោ និងឧបតោភគវិមុតតោហ្នឹងឯងហើយព្រះរិយបុគ្គលលោកបានសម្រេចនៅសោតាបត្តមៈសោតាបត្តផលអញ្ចឹងហើយ គឺត្រូវចែកទៅតាមនឹងទៀត ណាព្រះអង្គមានវិបស្សនាដែលឲ្យសម្រេចថា នៅ កើតមកជាទៀតចឹងទៅជាឯកពីជីនឹងវិបស្សនានៃមគ្គ3ខាងលើនឹងឲ្យសម្រេចឯកពីជីបុគ្គលហើយនឹងឲ្យសម្រេចថាកោលੰងកោឡោកើតពីជាតិ3 4 5 6ជាតិទៀតនឹងឯងហើយសត្តខត្តងបរមោនឹងគឺថាវិបស្សនាញាណដែលសម្រាប់ឲ្យ សកតិគិវិមៈអនាគិវិមៈអរហត្តមៈកើតហ្នឹងសម្រាប់ឲ្យព្រះសោតាបានហ្នឹងគឺនៅមាន7ជាតិទៀតទៅតាមកម្លាំងនៃវិបស្សនាប៉ុន្តែមិនមានជាតិជាគម្រប់8ឡើយហ្នឹងគឺព្រះសោតាបណ្ឌបុគ្គលហ្នឹងក៏មាន3ពួកអញ្ចឹងទៅ ក្នុងគម្ពីរបបកលាបញ្ញត្តិហ្នឹងក៏ព្រះអង្គសម្ដែងគឺឯកពីជីហ្នឹងហើយនឹង កោលង្កោឡោហ្នឹងហើយសត្ត ខត្តងបរមោណាសោតសោតសត្តខត្តងបរមោកោលង្កោឡោឯកពីជីបានចូលមកដល់សកតាគាមីអនាគាមីនឹងឯងអញ្ចឹងគឺព្រះអង្គទ្រង់បញ្ញត្តិបុគ្គលដែលជាព្រះអរិយបុគ្គលនឹងគឺសម្រាប់ពុទ្ធបរិស័ទយើងនឹងឯងបានយល់ថាតកតួងទៅនឹងការសម្រេចគុណធម៌ដែលនឹងរួចផុតចាកទុកបានហើយយ៉ាងទៀត ព្រះអង្គទ្រង់ព្យាករព្រះអរិយបុគ្គលដែលបរិនិព្វានទៅព្រះអរិយបុគ្គលជាព្រះភិក្ខុសង្ឃជាព្រះអនាគាមីជាបុគ្គលដែលជាព្រះសក្តិគាមីព្រះសោតាបាន ជាភិក្ខុភិក្ខុណីឧបាសកឧបាសិកាអីអីជាបុគ្គលសម្រាប់យ៉ាងណាយ៉ាងណាអស់ជីវិតទៅនឹងដែលព្រះអង្គទ្រង់ជាកដោយពញ្ញាណរបស់ព្រះអង្គនឹង គឺមិនមែនជាអំនួតអួតអាងអីមិនព្រឹត្តទៅដើម្បីលៀបសការៈអីទេគណានៅក្នុង អ្នកលកៈបានសោតហ្នឹងគឺព្រះអង្គសម្ដែង ចំពោះព្រះអនន្តការដែលព្រះអង្គទ្រង់ជាកបុគ្គលទាំងអស់ជាព្រះអរិយបុគ្គលហ្នឹងដើម្បីភិក្ខុភិក្ខុណីបាសកបាសិកានឹងឯងមាន ចិត្តជ្រះថ្លា ហើយនឹងតាំងចិត្តប្រព្រឹត្តតាម តាំងចិត្តប្រព្រឹត្តតាម ព្រះអរិយបុគ្គលនឹងឯងបង្អោនចិត្តទៅរកព្រះអរិយបុគ្គលទាំងអស់នឹងឯងអានឹងគឺការដែលព្រះអង្គសម្ដែងនឹងដើម្បីទាញយកអារម្មណ៍នៃពុទ្ធបរិស័ទទាំងឯងកុំឲ្យខ្វាយខ្វល់រវល់កុំឲ្យរវល់តែជាប់ចម្ពាក់លំងលមោកបទុះតោះប្រកែកតវ៉ាអីជាមួយនរណានរណាក្នុងលោកហ្នឹងគឺថាបង្អោនចិត្តចេញចាកលោកហ្នឹងទៅតាមព្រះអរិយបុគ្គលនឹងឯងនឹងឯងឲ្យព្រះសោតតាបាន ហើយចែកច្រើនទៅទៀតទៅតាម ដែលព្រះសោតាបាននឹងលោក មានបដិបទា4ណាទៅតាមនឹង គឺថាមាន ទុក្ខាបដិបទាទុនធាភញាទុក្ខាបដិបទាខេបាភញាសុខខាបដិបទាទុនធាភញាសុខខាបដិបទាខេបាភញាការដែល ព្រះសោតាបានលោកបានសម្រេចនឹងដោយបដិបទា4នឹងទៀតគឺទុក្ខាបដិបទានឹងបប្រតិបត្តិលំបាកពីខាងដើមនឹងដោយសាររាគៈខ្លាំងខ្លាទោសៈខ្លាំងខ្លាមោហៈខ្លាំងខ្លាអានឹងគឺមានអញ្ចឹងម្ល៉េះហើយវិបស្សនាញាណខាងដើមកើតឡើងនឹងលំបាកហើយដល់ទៅពេលត្រូវសម្រេចទៀតវាតាកតួងនឹងឥន្ទ្រីទន់ខ្ចីវាមិនងាយបាន សម្រេច អញ្ចឹងគឺហៅថាទុនធាភញា ត្រាស់ដឹងហ្នឹងគឺយឺតយូរប៉ុន្តែនៅតែបាន សម្រេចយ៉ាងក្រំតែថា ប្រឹងប្រែងទៅ ក្នុងរយៈពេលវេលាយូរការបប្រតិបត្តិនឹងបដិបទានឹងក៏ជាទុកទុកនឹងគឺលំបាកណាលំបាកទប់ទល់មួយនឹងកិលេសនឹងអញ្ចឹងវិបស្សនាញាណខាងដើមក៏យូរហើយដល់ទៅវិបស្សនាញាណសម្រាប់ខាងចុង ដើម្បីញ៉ាំងសោតាបត្តមិឲ្យកើតឡើងហ្នឹងក៏យូរទៀតព្រោះឥន្ទ្រីមិនតាន់ចាស់ខ្លាប៉ុន្តែអង្គខ្លះទុក្ខាបដិបទាខេបាភញាគឺថាបដិបទានឹងទុកលំបាកមែនរាគៈទោសៈមោហៈខ្លាំងក្លាមិនងាយបានសម្រេចវិបស្សនាខាងដើមមែនប៉ុន្តែដល់ទៅមានវិបស្សនាខាងដើមហើយឥន្ទ្រីចាស់ខ្លា ទានសម្រេចព្រឹបនឹងទៅជាខេបាភញាហ្នឹងឯងអទី3 សុខាបដិបទារាគៈទោសៈមោហៈមិនខ្លាំងខ្លាទេ បានជាមិនខ្លាំងខ្លាមកពីបដិសន្ធិទាំងបដិសន្ធិនឹងគឺថាដោយអលោភៈខ្លាំងខ្លាដោយអទោសៈខ្លាំងខ្លា ដោយអមោហៈនឹងខ្លាំងខ្លាដោយចឹងទៅឧបនិស្ស័យធ្វើឲ្យបុគ្គលនឹងឯងមិនមាន រាគៈទោសៈមោហៈខ្លាំងខ្លាទេអញ្ចឹងវិបស្សនាញាណខាងដើមនឹងគឺកើតឡើងបានដោយ ស្រួលប៉ុន្តែបែរទៅជាទុនធាភញា ដោយសារ entry អត់តន់ចាស់ខ្លាត្រូវសំត្រូវអប់រំត្រូវបំពេញរឿយរឿយទៅទៀតចឹងទៅបានសម្រេចទៅដល់ទៅទី4ដោយព្រះសរិបុត្រព្រះមហាមោគលានអីចឹងដែលសម្រេចសោតតាបត្តផលណាគឺមើលមើលស្ដាប់កលាស់គាថាបានសម្រេចព្រះមហាមោគលានស្ដាប់អំពីព្រះសរិបុត្រ មកគាថាបានសម្រេចយេធម្មេហេតុបពវេទេសង្ហេតុងតថាចតោ ទេសញ្ចយោនិរោធោចៈអេវង្វេទីមហាសមណោតិធัวទាំងឡាយកើតអំពីហេតុនឹងគឺទុក្ខសច្ចៈតថាគតព្រះតថាគតបាន ប្រកាសនៅហេតុនោះនឹងគឺប្រកាសសមុទយៈទេសញ្ចយោនិរោធោចៈគឺបានរលត់ទៅនៅទុក្ខ រលត់សមុទយៈហ្នឹងគឺនិរោធសច្ចហើយណាដោយអំណាចនៃអរិយមគ្គនឹងអេវ៉ាំងវេទីមហាសមណោព្រះមហាសមណៈបានប្រកាសសម្ដែងព្រះសិរីបុត្រស្ដាប់តែកលាស់គាថាខាងដើមទេ បានសោតាបតិផលទៅ បាននៅព្រះអសិជិថេរៈជាព្រះអាចារ្យហ្នឹង បាននាំយកគាថាហ្នឹង ទៅប្រាប់ព្រះមហាមោគលានតោលិតៈហ្នឹង អស់មកគាថានឹងទៅបានសោតាបច្ចផល ទៅនឹងហៅថាសុខាបដិបទាខិតតាភញាគឺថាវិបស្សនាញាណខាងដើមកើតឡើងក៏ស្រួលដល់ពេលវិបស្សនាញាណខាងចុងក៏លឿនរហ័សទៀតដោយសារអិនទ្រីចាស់ខ្លាអញ្ចឹងគឺថាបដិបទាដែលលំបាកហើយទុក្ខាបដិបទាដោយសាររាគៈទុសៈមោហៈខ្លាំងក្លាដល់ទៅសុខាបដិបទាស្រួល គឺដោយសាររាគៈទុសៈមោហៈមិនខ្លាំងក្លាឯចំណែកទុនធាភញាអិនទ្រីមិនតាន់គ្រប់ខិតតាភញាអិនទ្រីគ្រប់គ្រាន់ចាស់ខ្លាអញ្ចឹងបានទៅជា4អញ្ចឹងគឺថាព្រះសោតាបានហ្នឹងណាគិតថាសទ្ធាធឹកនិងបញ្ញាធឹកហ្នឹងពីរហ្នឹងឯងហើយពីរហ្នឹងយកទៅគុណនឹង ដែលជាសត្តខតតងបរមោកោលង្កាឡោឯកពីជីអញ្ចឹងពី3ដងទៅជា6តែជា6ហើយ6យកមកគុណនឹងបដិបទា4ទៅទៀតទៅជា24ព្រះសោតាបាន24ពូនឹងឯងគឺ សម្រាប់ទៅតាមនឹងទាំងអស់ហ្នឹងគឺអាស្រ័យនៅលើឧបនិស្សយបច្ច័យនៅនៅលើបច្ច័យដែលឲ្យព្រះសោតាបាននឹងបានសម្រាប់អញ្ចឹង អាហ្នឹងឯងគឺជាកិច្ចជានទីរបស់បច្ច័យអញ្ចឹងពុទ្ធបរិស័ទយើងមានកិច្ចដែលត្រូវអប់រំហេតុដូចជាដាំដូងដាំស្វាយដាំអីចឹងទៅអាហ្នឹងយើងយើងដាំទៅតែដល់ទៅថាផលដែលដែលសម្រាប់ហ្នឹងវាតេតួងនឹងពូជហ្នឹងតេតួងទៅនឹងដីតេតួងទៅបរិយាកាសអីអីចឹងទៅទៀតទៅ នឹងដែលត្រូវបានសម្រេចផលនឹងយ៉ាងម៉េចយ៉ាងម៉េចនឹងក៏ផលតាមនឹងទៅពុទ្ធបរិស័ទយើងសบายចិត្តសុខស្ងប់ទៅនៅក្នុងការដាំដាំតែប៉ុណ្ណឹងគឺថាយើងធ្វើល្អហើយយើងសบายចិត្តយើងមានសេចក្តីសុខស្ងប់តាន់ពេលវេលា មាន សមាធិចិត្តពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិសីលានុសតិចាគានុសតិទេវតានុសតិឧបសមានុសតិកាយកតានុសតិអញ្ចឹងទៅហ្នឹងឯង មរណានុសតិផងទៅហ្នឹងឯងហើយពុទ្ធបរិស័ទអីដែលជាមហាបរោះដែលមានឧបនិស្ស័យចាស់ខ្លាអប់រំមកបានល្អអាណាបានុសតិទៅរួចទៅ មេត្តាករណាមុទិតាឧបេក្ខាទៅព្រមវិហារធัวសត្វលោក ជាទីស្រឡាញ់ក៏មេត្តាទៅបើថា មានទុកមានទោសអីហ្នឹងក៏ករណាដើម្បីឲ្យបានទីពឹងទៅ ថាមានលៀបមានយសសរសើរសុខហើយក៏មុទិតាទៅបើថាយើងជួយអីមិនបានទេប្រព្រឹត្តទៅតាមកម្មក៏ឧបេក្ខាទៅរូបនាមនេះគឺថា នាមរូបੰងអនិច្ចំនាមរូបੰងទុក្ខੰងនាមរូបੰងអនត្តា ចូលទៅដល់វិបស្សនានេះគឺខ្ញុំកណារៀបរាប់សេចក្តីនៃពធដើម្បីចូលរួមជាមួយនឹងគុណចាស់ ចឹងដោយក្តីជ្រះថ្លាការសម្ដែងធម៌ក៏សំគួរនៅ ពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង